ចាសូមគ្រប់គណៈធិបតីគណៈកម្មការហើយសូមគ្រប់អង្គពិធីទាំងមូលដែរព្រមទាំងបងប្អូនដែលកំពុងទស្សនាតាមបណ្ដាញសង្គមអឺមិននឹកស្មានថាបានជួបអាដាមបណ្ឌិតម្ដងទៀតឯឆ្នាំនេះចាសូមអរគុណមែនតែនអាដាមចាអឺខ្ញុំតាក់ទងទៅនឹងប្រធានបទមនុស្សកើតមកដូចគ្នាតែទម្លាប់ធ្វើឲ្យមនុស្សមានវាសនាខុសគ្នាចា ចំពោះប្រធានបទនេះខ្ញុំសូមធ្វើការបដិសេធចាមិនបដិសេធ តិចតិចណាបដិសេធទាំងស្រុងតែម្ដងហេតុអីបានជាខ្ញុំបដិសេធចំពោះប្រធានបទនេះបើសិនជាយើងមើលទៅយើងឃើញមានពាក្យធំធំ3នៅក្នុងនេះគឺពាក្យថាមនុស្សទី1ទី2ទម្លាប់ទី3គឺវាសនាអញ្ចឹងបើយើងនិយាយពីពាក្យមនុស្សយើងគ្រប់គ្នាកើតមកយើងមានសំណាងហើយដែលយើងបានកើតជាមនុស្សចាអញ្ចឹងនៅពេលដែលយើងកើតជាមនុស្ស មនុស្សទៅពេលណាពាក្យថាមនុស្សកើតមកភាគច្រើនគឺធម្មជាតិរបស់មនុស្សគឺដឹងខុសដឹងត្រូវមួយរួចទៅហើយចាទី2ទម្លាប់ទី3វាសនាថាគ្រាន់តែកើតមកជាមនុស្សដូចគ្នាតែទម្លាប់ធ្វើឲ្យវាសនាខុសគ្នាវាពិតមែនអត់វាមិនពិតទេហេតុអីយើងគិតមើលមនុស្សកើតមកដូចគ្នាមែនគ្រាន់តែកើតជាមនុស្សប៉ុន្តែអ្នកខ្លះកើតក្នុងតកូលអ្នកក្រខ្សត់មែនទេបងប្អូនទាំងអស់គ្នាទាំងអស់នៅនេះមានអ្នកមានដូចគ្នាមែនអត់មានស្មើគ្នាទេ អត់ទេចាហើយអ្នកខ្លះក៏កើតក្នុងជីវភាពឪពុកម្ដាយមធ្យមអ្នកខ្លះក៏កើតចំតកូលសេដ្ឋីអុកញ៉ារដ្ឋមន្ត្រី អ្នកខ្លះកើតចំដល់វងតកូលស្ដេចព្រះមហាក្សត្រទៀតចាសួរថាគាត់នឹងគ្រាន់តែកើតមកជាមនុស្សគ្រាន់តែគ្រាន់តែនាម ជាមនុស្សកើតមកក្នុងវងតកោខុសគ្នាហ្នឹងវាសនាគាត់បានកំណត់រួចទៅហើយថាគាត់នឹងមានជីវិតបែបណា នៅពេលដែលគាត់ធំឡើង មែនទេបងប្អូនទាំងអស់គ្នាចា ទម្លាប់ខ្ញុំទទួលស្គាល់ប្រធានបទទម្លាប់ធ្វើការងារឲ្យខ្លាំងខ្លាឲ្យមានប្រសិទ្ធភាពគោះខ្ញុំទទួលស្គាល់ប៉ុន្តែវាចំណាយពេលវេលាយូរណាចាឥឡូវលើកឧទាហរណ៍ជាក់ស្ដែងនៅក្នុងសង្គមយើង រវាងកូនអ្នកមាននិងអ្នកក្រ កូនអ្នកមានណាដែលគាត់កើតមកចំឪពុកម្ដាយគាត់អ្នកមានមិនមែនថាមានទាំងទ្រព្យទេមានទាំងចំណេះដឹងមានទាំងរបៀបរបបនៃការរស់នៅ ក្នុងគ្រួសារបានល្អការរៀបចំសូម្បីតែកូនរបស់អាដាមបណ្ឌិតក៏ដោយ ចាខ្ញុំអត់ដឹងថាប្រវត្តិគាត់ពីមុនមកយ៉ាងម៉េចទេប៉ុន្តែបច្ចុប្បន្ននេះបើគាត់ជាបណ្ឌិត ចាជាអ្នកពោពេញទៅដោយចំណេះដឹងខ្ញុំជឿថាគាត់នឹងរៀបចំវាសនាកូនគាត់តាំងពីតូចទៅយើងដែលជាអ្នកមានទ្រព្យសម្បត្តិមានធនធាន យើងប្រកាសជាបញ្ជូនកូន យើងឲ្យទៅរៀនកន្លែងល្អហើយសាលាល្អហើយអ្នកខ្លះរៀនកូនរៀនសិទ្ធិនៅ CIA ណាចាសិទ្ធិសិទ្ធិនៅនៅ Norbrit ប៉ុន្តែកូនអ្នកក្រគ្នាសំបីតែសាលារដ្ឋធម្មតានឹងគ្នាអត់ទាំងបានរៀនផងវាសនាកំណត់ប៉ុណ្ណឹងសំបីតែការអប់រំការស្លៀកពាក់ សួរថាទម្លាប់មិនមែនកើតមកគ្នាអត់ទាំងដឹងអីផងហ្នឹងប៉ុន្តែវាស្នាកំណត់គ្រាន់តែការកើតមកក្នុងតកូលខុសគ្នានឹងបានកំណត់រួចទៅហើយកន្លែងហ្នឹងហ្នឹងខ្ញុំនិយាយធំការអប់រំផងខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងប្រហែលខែមុនខ្ញុំបានមើលឃើញអឺកសែតគេចុះនៅក្នុងទស្សនាអឺស្អីគេបោះ Forbes Bay នោះគាត់និយាយថាកូនប្រហែលអ្នកទេគ្រាន់តែកើតមកភ្លាមមានលុយ200លានដុល្លារបាត់ ចា200លាន100លានខ្នែសេដ្ឋីវ័យក្មេងដែលកើតមក ស្នងតំណែងពីឪពុកម្ដាយមានបាត់ទៅហើយហ្នឹងហើយរួចទៅទម្លាប់មែនគ្នាមិនទាំងដឹងអីផងស្នងពីឪពុកម្ដាយបាត់ទៅហើយខ្ញុំដូចគ្នាខ្ញុំ កើតមកពិបាកប៉ុន្តែនៅពេលដែលខ្ញុំអាចធ្វើអាជីវភាពខ្ញុំប្រសើរឡើងខ្ញុំប្រកាសជារៀបចំវាសនាឲ្យកូនខ្ញុំមកខ្ញុំឲ្យកូនខ្ញុំទៅរៀនសាលាល្អខ្ញុំរៀបចំតាំងពីរបៀបរបបការរស់នៅផ្សេងផ្សេងការស្លៀកពាក់ការចិញ្ចឹមបីបាច់ថែរក្សារឿងជាច្រើនហើយកូនខ្ញុំមិនទាន់បានបង្កើតទម្លាប់អ្វីប៉ុន្តែកូនខ្ញុំកើតមកដោយសារថាបានឪពុកម្ដាយដែលចេះរៀបចំអញ្ចឹងវាសនារបស់គាត់បានលើសជាមួយនឹងកូនអ្នកធម្មតាដែលគ្នានៅជនបទស្រែចម្ការឬក៏អ្នកដែលគាត់រស់នៅក្នុងជីវភាពដែលពិបាក ចាអញ្ចឹងសួតហានឹងមកពីទម្លាប់មែនបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាយល់ស្របអត់ចាអញ្ចឹងគ្រាន់តែកើតមកខុសគ្នាហ្នឹងណាយើងមិនអាចជ្រើសរើសកន្លែងកើតបានទេមនុស្សយើងហ៎យើងជ្រើសរើសអត់បានទេអញ្ចឹងកើតចំគ្រួសារណាក៏យើងទទួលទៅអញ្ចឹងមិនមែនទម្លាប់ធ្វើឲ្យយើងមានវាសនាខុសគ្នាហ្នឹងណា គឺវាវាជារឿងដែលត្រឹមត្រូវទេពីព្រោះវារឿងអយុត្តិធម៌ណារឿងខ្លះដូចយើងថាអត់មានទេភាពយុត្តិធម៌នៅលើโลกនេះ Bill Gates ក៏និយាយដែរអាដាមក៏មានប្រសាសន៍ដែរថាគ្មានទេយុត្តិធម៌អញ្ចឹងយើងមិនបាច់ប្រណងប្រណាំងទេណាបើយើងកើតមកចំកូនអ្នកមានហើយមានទាំងទ្រព្យមានទាំងចំណេះដឹងការរៀបចំទៀតយើងមានសំណាងមានវាសនាមួយខ្ពស់មួយកម្រិតតែបើយើង ជាកូនយើងកើតមកចំកូនអ្នកដែលអត់ហើយអ្នកក្រសត់ហើយមានតែខំប្រឹងហើយវាត្រូវការទៀមទាពេលវេលាមួយដើម្បីខំប្រឹងបង្កើតទម្លាប់ឲ្យ តស៊ូក្រៅនានាតម្រាំតែមានវាសនាល្អអញ្ចឹងចំពោះខ្ញុំខ្ញុំនៅតែធ្វើការបដិសេធចំពោះប្រធានបទនេះថាថាវាអត់ពិតទេចាមិនមែនមកតម្រាំធ្វើឲ្យវាសនាខុសគ្នាទេសូមអរគុណបាទអរគុណច្រើនសម្រាប់បេក្ខជនទាំងពីរដែលបានឆ្លងនៅក្នុងវគ្គទី1គឺជាវគ្គបញ្ជូនសារគ្រប់គ្រងឬក៏បដិសេធលើប្រធានបទឥឡូវនេះយើងឈានដល់វគ្គទី2ជាវគ្គសួរឆ្លើយសម្រាប់អ្នកទាំងពីរមានន័យថាម្នាក់អាចប្រើបានមួយសំណួរ ហើយមួយសំណួរនោះគឺសុំសួរមិនឲ្យលើសពី1នាទី